ក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាបត្រូវបន្តជំរុញកិច្ចការវាស់វែងនិងឆ្លៀលដីចេញពីតំបន់2និងតំបន់3នៃផ្ទៃបឹងទន្លេសាបឲ្យជាប់សពគ្រប់ចំណុចនេះខ្ញុំគួរត្រូវបញ្ជាក់និងអរគុណអាយដាមឧបនាយករដ្ឋមន្ត្រីជាសបារា ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នដំណើរការពាក់ព័ន្ធអាជ្ញាធរខេត្តតែបានខិតខំធ្វើកិច្ចការងារនេះដល់ល្អតែមកដល់ពេលនេះ នៅសេសសល់មិនច្រើនប្រមាណទេក៏ប៉ុន្តែខ្ញុំសូមឲ្យរំលឹក ធ្វើឲ្យបានចប់សពគ្រប់ខ្ញុំគួរតែត្រូវបានបញ្ជាក់ថាទន្លេសាបរបស់យើងបែកចែកជា3តំបន់ តំបន់ទី1តំបន់ទី2និងតំបន់ទី3តំបន់ទី1អនុញ្ញាតផ្ដល់កម្មសិទ្ធិជូនប្រជាជនតំបន់ទី2គឺជាតំបន់ប្រជាជន អាស្រ័យផលហើយតំបន់ទី3គឺជាតំបន់ហាមផលហាមប៉ះពាល់ប៉ុន្តែយើងក៏ត្រូវគិតថាតំបន់ទី3ក៏មាន ភូមិឃុំខ្លះប្រជាជនរស់នៅ2ឬ300ឆ្នាំរួចស្រេចទៅហើយដូច្នេះយើងមិនអាចទៅយកពួកគាត់ចេញទេយើងត្រូវឃ្វាលឲ្យពួកគាត់នៅទីនោះនិងអាស្រ័យផលនៅទីនោះ ជាលក្ខណៈពិសេសដោយឡែកសម្រាប់តំបន់នានារយៈពេលកន្លងទៅខេត្តកំពង់ធំបានទទួលនៅ ផលប្រយោជន៍ធំជាងគេ នៅត្រង់តែយើងកាត់ចេញពីតំបន់2ឲ្យទៅជាតំបន់1និងផ្នែកខ្លះកាត់ចេញពីតំបន់3ឲ្យទៅជាតំបន់2ផលិតផលពីសហរដ្ឋអាមេរិកមក P-bound ឯកទេសព្យាបាលលេខ1សន្លាក់ឆ្អឹងក្រពះពោះវៀនរ៉ាំរ៉ៃឈឺចង្កេះឈឺក្នុងអាងត្រគាកក្រហាយបាត់ដៃបាត់ជើងបញ្ជាទិញឥឡូវនេះ មានបញ្ចុះតម្លៃពិសេសរហូតដល់40%សូមទំនាក់ទំនង 096និង097 96 96 667និង092 96 96 67